Thank <laughs> you. ន្ធមួយនឹងហើយចង់បាននឹងហើយប្រពន្ធមួយ ចង់បាននឹងហើយប្រពន្ធមួយនឹងហើយចង់បាននឹងហើយប្រពន្ធមួយបើបាននឹងហើយបងលែងព្រួយបើបាននឹងហើយបងលែងព្រួយព្រោះបងបានពួយគឺពួយសាច់ បាននាងហើយប្រពន្ធមួយនាងហើយចង់បាននាងហើយប្រពន្ធមួយចង់បាននាងហើយប្រពន្ធមួយចង់បានប្រពន្ធមួយគឺប្រពន្ធខ្មែរសាំងគេបងមិនយកទេសាំងគេបងមិនយកទេ មានប្រាំងបងយកប្រពន្ធម្នាក់នាងហើយមកឲ្យមើលគួយគិតនាងហើយបើមានប្រាំងបងយកប្រពន្ធម្នាក់នាងហើយមកឲ្យមើលការងារបងមិនឲ្យធ្វើការងារបងមិនឲ្យធ្វើឲ្យដេកចាំមើលតែនឹងប្រាំងចង់បាននាងឲ្យប្រពន្ធមួយចង់បានប្រពន្ធមួយពិបាកអត់ដល់ម្លឹង មួយចង់បានប្រពន្ធមួយពិបាកអត់ដល់មកឡើង ពន្ធមួយចង់បានប្រពន្ធមួយគិតព្រួយឲ្យយ៉ាងខ្លាំងចង់បានងើបប្រពន្ធមួយចង់បានប្រពន្ធមួយគិតព្រួយឲ្យយ៉ាងខ្លាំងបើសិនឲ្យយកប្រពន្ធបារាំងបើសិនឲ្យយកប្រពន្ធបារាំងមានធំសចាំងក៏មិនយកដែរចង់បាននាងឲ្យប្រពន្ធខ្មែរចង់បានប្រពន្ធខ្មែរស្ដាប់អពាកប្តីចង់បាននាង ប្រពន្ធខ្មែរ ចង់បានប្រពន្ធខ្មែរស្ដាប់អំពាក្យប្តីគោរពងាយងាយប្រពៃណីគោរពងាយងាយប្រពៃណីដែលចាតាំងពីបុរាណអេចង់បានងាយងាយប្រពន្ធខ្មែរចង់បាន